អឺអូខេសួស្តីទាំងអស់គ្នានឹងអាចជួបជាមួយខ្ញុំទៀតហើយ Razer Gaming អូខេអ្នកទាំងអស់គ្នាអឺវីដេអូនេះខ្ញុំនឹងធ្វើអឺប្រាប់ពីរបៀបនៃការទិញ VIP point ដែលយើងទិញ 4K ណាទិញពី account មួយទៅ account មួយដោយសារការពីវីដេអូការពីប្រហែលឆ្នាំមុនគឺខ្ញុំបានធ្វើមួយដែរតាក់ទងទៅនឹងការ transfer hero ដើម្បីទិញ 4K ប៉ុន្តែដោយសារ GM គាត់ធ្វើការ update នៅ server ថ្មី និង website ថ្មី អញ្ចឹងមាន player មួយចំនួនធំដែលគាត់ត្រឡប់មកលេងវិញហើយមើលវីដេអូចាស់ចាស់របស់ខ្ញុំគឺគាត់អត់អាច follow បានអញ្ចឹងណាអញ្ចឹងមានអ្នកខ្លះគាត់ recommend ក្នុងក្រោមវីដេអូឲ្យខ្ញុំចេញវីដេអូថ្មីអូខេថ្ងៃនេះរឿងតនេដែរហើយខ្ញុំចាប់ផ្ដើមរៀបចំ hero ដើម្បីចេញវីដេអូអ្នកទាំងអស់គ្នាមើលណាអូខេអញ្ចឹងដើម្បីធ្វើការទិញ moon cake ឬក៏យក VIP point ហ្នឹងហើយអឺមកទិញនៅ hero ដែលយើងចង់បានមានបាន ចង់ទិញ moon cake នឹងបានអញ្ចឹងទី1គឺយើងត្រូវការនេះ hero ដែលមាន VIP goal ណាតែមាន VIP goal មួយនេះណាខ្ញុំទិញបែបនេះឲ្យស្រួលមើលបន្តិចនេះតិចតិចមកអូខេអញ្ចឹងអា hero នេះតាក់ទងនឹង VIP point តាក់ទងនឹង VIP point ខ្ញុំមានតែ2600ទេ VIP point ខ្ញុំណាហ្នឹងហើយអញ្ចឹងខ្ញុំចង់យក account មួយនេះ account មួយនេះនេះ account មួយនេះ account របស់ខ្ញុំពងលេងណាហ្នឹងហើយខ្ញុំយកមកទិញនៅក្នុង account នេះដែលវាមាន VIP point ចំនួនម៉ាត់6440 ហ្នឹងហើយអញ្ចឹងខ្ញុំអាចទិញមុនខេកបានប្រហែលដុំគឺបាន3ដុំដែរអញ្ចឹងដើម្បីយក account ពីនេះមកទិញនេះបានអត់ប្រហែលអីទេអ្នកទាំងអស់គ្នាទី1គឺយើងតម្រូវឲ្យមាន account goal account នេះ account goal ណាហើយយើងយកគេហៅ ID account ដើម្បី invite ឬក៏ transfer នៅ transfer transfer account នេះចេញមក account នេះអញ្ចឹងដំបូងយើងចូលកន្លែងនេះចុចនេះមកនេះឃើញទេមើលឲ្យតន់ណាអ្នកនរនេះនេះចុចព្រីធំហើយនេះចូលកន្លែង អឺនេះសាមីកន្លែងនេះចូលកន្លែង account setting account setting ឬកន្លែងនេះវាមានលេខនេះ copy លេខនេះមកស្ដាមមកណា copy លេខហ្នឹងយកមកដាក់ចូលកន្លែង transfer នេះនេះ account នេះយើង transfer ចាញ់ណាមិញខ្ញុំបើកពីរផ្ទាំងណាពីរផ្ទាំង browser ពីរផ្សេងគ្នាណាហ្នឹងហើយចឹងចុចកន្លែងនេះមកកន្លែងនេះគឺ ID សបាយរបស់យើងនេះ ID សបាយកន្លែងនេះគឺជា pass security អញ្ចឹង account ទាំងអស់ដែលយើងចង់ transfer ចេញនោះតាតែយើងដាក់ pass security ឲ្យបានយើងអាច transfer ចេញបានណាបើសិនជាករណី account អ្នកទាំងអស់នេះអត់ទាន់មាន pass security ទេអញ្ចឹងក៏វាអាច transfer ចេញដែរណាអូខេបែបនេះចឹងខ្ញុំសូមវាយ password អូខេអូខេ password របស់ខ្ញុំ transfer ពងអញ្ចឹងយើងយកលេខកូដនេះយើងចុចកន្លែង copy មកណាហើយយើងមកមើល hero នៅនេះនេះចូលកន្លែង game ដូចមិននេះ អូខេចូលឡើងនេះឃើញវារត់ចូលមកហើយនេះវាចេញពីនេះរត់ចូលមកនេះឃើញទេអញ្ចឹងចុចលើនេះមក accept វាមកកន្លែងនេះវាឲ្យយើងដាក់ password អញ្ចឹងយើងដាក់ password មកណា password hero យើងចូលលេងណាហ្នឹងហើយបែបហ្នឹងរួចយើងដាក់លេខកូដនេះនេះលេខកូដហើយនេះឃើញទេហើយយើង confirm អូខេខ្ញុំ confirm យកអញ្ចឹង hero ឃើញចូលមកក្នុងនេះហ៎អញ្ចឹងខ្ញុំសុំតម្លាក់ផ្ទាំងនេះចេញសិនណាផ្ទាំងនេះគឺបាត់ hero នេះហើយឃើញសល់តែ account ទេតម្លាក់ផ្ទាំងនេះក្រោមសិនអូខេនេះ អញ្ចឹងក្នុងនេះវារត់ចូលមកហើយ account ខ្ញុំដែលខ្ញុំចង់លេងនេះគឺឈ្មោះមួយនេះណាគឺនេះបែបនេះអញ្ចឹងខ្ញុំបញ្ជាក់តិចណាកន្លែង transfer បើសិនជាករណី account នេះមិនមែនជា account goal កន្លែង transfer អត់មានទេអញ្ចឹងខ្ញុំអាចឲ្យអ្នកទាំងអស់គ្នាមើលបាននេះ account នេះអត់មាន account goal ទេឃើញទេឃើញកន្លែង function transfer អត់មានទេមានតែ change password ទេឃើញទេអញ្ចឹងបើសិនជាករណី account អ្នកទាំងអស់គ្នាជា account goal កន្លែង transfer នេះមានហើយឃើញទេ អូខេចូលមកដល់កន្លែងហ្នឹងហើយយើងទៅទិញ VIP ចុចចូលមកកន្លែង home នេះ online shop VIP shop អូខេទិញ moon cake មកនេះ moon cake យើងចង់បានយើងរើសមក account នេះមានប៉ុន្មានមាន1 2 3 4អញ្ចឹងមាន4 account ចា account ខ្ញុំចង់ទិញដាក់គឺមួយនេះឃើញទេអញ្ចឹងយើងចុច confirm យើងចុច pay now វានឹងដក point ពីនេះណាមើលតាន់មួយមួយ អូខេឲ្យវា reload អូខេសាច់ successful អ្នកទាំងអស់គ្នាអញ្ចឹងសាច់ successful បែបនឹងហើយយើងយកអូខេមកយើងយកអូខេកន្លែងនេះណាហ្នឹងហើយយកអូខេកន្លែងនេះរួចអូខេយើងអូខេកន្លែងនឹងរួចយើងមកមើលកន្លែង game យើងណាយើងអូខេមិញណាបើយើងអត់ដឹងកន្លែងចូលចូលមកនេះយើងមើលឈ្មោះ game យើងរួចអា Moon Cake មិញវាអត់ចូលទៅក្នុង hero ទេណានេះវាចូលមកកន្លែង inventory នេះអញ្ចឹងចូលកន្លែង hero រួចចុចកន្លែង inventory នេះវាឃើញ Moon Cake ហើយឃើញទេ ចឹង mooncake នេះយើង random វាមកយើង random វាទៅនគរណាណាកន្លែងនេះឲ្យយើងនគរអញ្ចឹងខ្ញុំដាក់ទៅណាខ្ញុំដាក់ទៅដងអូខេអញ្ចឹង hero នេះនៅដងឯណាហ្នឹងហើយខ្ញុំដាក់ទៅដងអញ្ចឹងខ្ញុំចុច confirm បើឃើញ successful ទេអញ្ចឹង mooncake កន្លែងនេះបាត់ហើយអញ្ចឹងយើងទៅមើល hero យើងនៅដងអូខេខ្ញុំទម្លាក់ផ្ទាំងនេះចោលក្រោមតមកទៀតខ្ញុំបើក hero នៅដងនេះ hero ខ្ញុំនៅដងអញ្ចឹងយើង return hero មួយសិនមកបានវាចូលណា កម្ដៅ hero ដែលពង online ពេលយើងបញ្ជូនមកគឺវាអត់ចូលទេអូខេ password ដោយសារមកខ្ញុំដូរ password ដល់ពេលអញ្ចឹងវាដូរថ្មីអូខេខ្ញុំចូលហើយ lock អូខេខ្ញុំចូលដល់ក្នុងនេះហើយអ្នកទាំងនេះនេះណាអញ្ចឹងចូលដល់កន្លែងនេះយើងយក moon cake មកអ្នកទាំងនេះនេះឃើញចូលមកនេះមកដុំនេះ moon cake ហ្នឹងហើយអញ្ចឹងនេះគឺជារបៀបនៃការ transfer ពី account មួយទៅ account មួយដើម្បីធ្វើការ ទិញ moon cake ហ្នឹងហើយអឺចំពោះបងបងដែលគាត់ចូលចិត្តទិញ VIP point ពីគេណាហ្នឹងហើយនេះគឺជារបៀប transfer ហើយហើយអឺដល់ពេលយើងចង់ transfer account យើងទៅវិញធ្វើដូចគ្នា process វាធ្វើដូចគ្នាអញ្ចឹងអ្នកទាំងអស់គ្នាអញ្ចឹងយើងចង់ transfer ទៅវិញឧទាហរណ៍ណាដូចគ្នាមិញដែរអ្នកទាំងអស់គ្នា គឺយើងយកឲ្យគេនេះយក ID នេះណា ID នេះឃើញទេមក invite hero នេះវិញមកនេះ transfer hero នេះវិញចឹងឥឡូវនេះដាក់នេះ អានេះគឺជា password ណា password security អញ្ចឹងពី password security ខ្ញុំវាយចូលមកថាសពង copy អានេះយកហើយយើងមកមើលកន្លែង game management ចុចកន្លែងនេះឃើញមកវិញហ៎នេះឃើញ accept មក password password game ដាក់លេខកូដចូល hero ផ្លុកមកវិញអូខេតែបើប៉ុណ្្នឹងគឺ transfer ចប់ស្រេចបាច់ចឹងយើងអាចមាន mooncake សម្រាប់លេងហើយហ្នឹងហើយអូខេអ្នកទាំងអស់គ្នាអញ្ចឹងបើសិនជាករណីអ្នកទាំងអស់គ្នាមានចម្ងល់តាក់ទងទៅនឹងរបៀបនៃការ transfer នេះអីអ្នកទាំងអស់គ្នាអាចធ្វើការឆាតមកសួរខ្ញុំផ្ទាល់ឬក៏អាចធ្វើការ comment ក្នុងក្រោមវីដេអូដើម្បី សាកសួរខ្ញុំផ្ទាល់ថែមបាទហ្នឹងហើយហើយបើមានចន្លោះខ្វះខាតអីអូខេអ្នកទាំងអស់គ្នាអាចធ្វើការ recommend ក្នុងក្រោមវីដេអូរបស់ខ្ញុំបានដូចគ្នាណាអូខេអរគុណតែងតែ support និង control channel Razer Gaming អ្នកទាំងអស់គ្នាអូខេអរគុណបាយបាយ